آله وأصحابه أجمعين أما بعد السلام عليكم ورحمة الله وبركاته ជាបឋមសុគតប្រែមដល់គុណទុជមឡោះស្ថានវតាឡាដល់ឡោះស្ថានវតាឡាព្រះជាម្ចាស់បានរីដយើងអស់គ្នាបានមកចូលរួមជួបជុំគ្នានៅក្នុងយប់ដែលមានបរិកាត់នេះហើយក៏សូមព្រះអនុគុណដល់អូស្តាស្តាសបាជើដែលពួកគាត់បានចំណាយពេលវេលាដ៏មានតម្លៃ ការចឹងដើម្បីបើកកម្មវិធីរបស់យើងឲ្យមានបរិការដល់រមត្តដល់ស្ថានវត្តអាឡានិងក៏សូមរំអញ្ជើញអឺយុវនិស្សិតរបស់យើងគឺបងអូនអាប់ឌុលអាស៊ីសដើម្បីសូត្រអល់កុរអានដោយបាក់កម្មវិធីរបស់យើងក្នុងជំនាញសូត្ររំអញ្ជើញបាទទៅបាទចុងយ៉ាងបំទៀតបានមកដល់ហ្នឹងហ្នឹងហើយ او đó là đó đó là đó này sai bật ở đây sao đang ngày tối mà Ya, phải công này công thì sao dạ công mà mà tiếng mà công sâu السلام عليكم ورحمة الله وبركاته أعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم قد أفلح المؤمنون الذين هم في صلاتهم خاشعون والذين هم عن اللغو معرضون والذين هم للزكاة فاعلون والذين أزواجهم أو ما ملكت أيمانهم أو ما ملكت أيمانهم فإنهم غير ملومين فمن ابتغى وراء ذلك فأولئك فأولئك والذين هم لأماناتهم وعهدهم راعون والذين هم على صلواتهم يحافظون أولئك هم الوارثون الفردوس هم فيها خالدون សូមថ្លែងអរគុណដល់បងប្អូនអាប់ឌុលអាស៊ីសដែលបានសូត្រអល់កុរអានដើម្បីបើកកម្មវិធីរបស់យើង ជាជាបន្ទាប់ជាជាបន្ទាប់ដឹងក៏សូមអញ្ជើញស្តេចហាជីមូសាអឺ ឡើងមកបញ្ចេញមតិសំណេះសំណាលដូចជាការសុំទៅចំពោះអឡោះសំតាឡាជូនដល់ទូបំឡោះពលប្រមោះវ៉ាជើងហើយនឹងការប្រកាសបើកកម្មវិធីរបស់យើងនៅក្នុងយុវនេះសូមរំជើញ الحمد لله رب العالمين لا إله إلا أنت سبحانك إني كنت من الظالمين رب اشرح لي صدري ويسر لي أمري واحلل عقدة من لساني يفقه قولي السلام عليكم បាទបានបានអសាសាអញ្ជើញចូលរួមក្នុងកម្មវិធីដល់ដល់រំនេះដើម្បីញ៉ាំងឲ្យវិធីប្រកាសវិញក្មួយសៃរ៉ានេះមានភាពអត្ថអធម៌ ទៅដោយប្រការដ៏ល្អពលគឺប្រការដ៏ចំណេញនឹងក៏ជាវឌ្ឍនភាពដ៏ប៉ុនពេកដោយសារថ្ងៃនេះលិនឃើញវិលាយះលិនបងប្អូនលិនទាំងស្រីទាំងប្រុសបានអញ្ជើញមកចូលរួមក្នុងកម្មវិធីមហន្តរាសនេះដើម្បីឲ្យខ្លួនកាត់ទាំងអស់គ្នាក៏ដូចជាខ្លួនលិនមានការយល់ដឹងអំពីសិទ្ធិអត់នៃស្លាមកាន់តែច្បាស់លាស់បន្តទៀត។ សម្បត្តិយើងដឹងទៅហើយពួកយើងអស់គ្នាគឺជាអ្នកដើរដើរចេញអំពីផ្លូវដែលមិនត្រឹមត្រូវមកដើរលើផ្លូវសុណាស់របស់រ៉ាស៊ូលឡោះសាឡាសាឡាមក៏ប៉ុន្តែការពួកលិនដើរនេះហើយការដើរឯងចាប់អត់ចាប់ជួនក៏ដើរទៅនោះឯងដោយមានការភ្លឺខ្លះស្ទាក់ស្ទើរខ្លះ ប្រៀបបានដូចជាកូនតារាតូចមួយដែលកំពុងតរះភ្លឹបភ្លេកភ្លឹបភ្លេកទៅលើមេឃតែប៉ុណ្ណោះចឹងអល់ហាំឌីឡាសង្ឃឹមថា សង្ឃឹមថាបងប្អូនកូនក្មួយពោះមួយទាំងអស់ដែលប្រឹងស្ដាប់តែទៅជាដួងច័ន្ទមួយ ដែលពេញបរមីដែលគ្មានប្រពុកបានភ្លឺស្វាងទាំងអស់អ៊ីនសាអល់ឡោះតែសំណុំពោសុំ ដោយភាសាខ្មែរមួយថាកាន់តែលឺមិនកាន់ល្អទេគឺត្រូវប្រឹងស្ដាប់ជាពិសេសសំណពោចៅចៅដែលចូលរួមណាអធិស្ឋ័យកុំរំខានអង្គអង្គអសោះណាព្រោះកម្មវិធីនេះយូរយូរមានម្ដងទេចឹងសារជាថ្មីម្ដងទៀតសូមទូអានិងសែមណាគុណសូមទូអាឲ្យសាស្តាប្រកបដោយកតិបណ្ឌិតនៃការយល់ដឹងនៃសិទ្ធិអតិស្តាមយើងកាន់តែច្បាស់ ដើម្បីធ្វើជាអ្នកនាំមុខដល់អ៊ុម៉ាត់អ៊ីស្លាមផងទាំងពួងដែលត្រូវបានទទួលសម្ដាប់និងទទួលការបបែបបួលហើយក៏ចំបញ្ចប់នេះដោយជាគណៈក្រុមកម្មវិធីបានលើកឡើងអំបីមិញថានឹងឲ្យពោប្រសិទ្ធិពោជ័យស្រីសុស្ដីដល់គូស្វាមីភរិយាថ្មីដែលតើបតើបានអាយ៉ាគូវលរួចពីយប់មិញ นั่งยุบนี้เกี่ยวกับปฏิกันดาอินชาอัลลอฮ์เกย์นั่งจูบเนียเรียงโรโฮดวิดุนยาดาวที่อาเคระส่งสเปียมังกรการเนียนดาวมวยพระมวยใส่บริกัลลอฮุลักุมัยอัลลอฮ์อามินยาบิลอาลามินวะบิลลาฮิตาฟิกวะฮิดีอัสสลามุอะลัยกุมวะรับุลลอฮิวะบริกาตุส่งชวนกรรมวิธีจุบินนะครับ សូមគោរពថ្លែងអំណរគុណដល់ជាច្រើនដល់ស្ដេចហាជីមូសាប៊ិនសាឡេដែលលោកជាហាក់គឹមភូមិខាងស្បែកដែលបានបញ្ចេញនូវទេសនាសនាឬជាការសម្ដែងនៅកិរិកិច្ចជូនដល់លោកស្មាររបស់យើងនៅក្នុងរាត្រីនេះហើយក៏បានដល់អសាសការប្រដាំដល់បងប្អូនទាំងអស់ដែលបានប្រពន្ធចូលរួមក្នុងនេះហើយយប់នេះផងដែរគឺយើងឃើញថានឹងការចូលរួមពីសំណាក់ស្ទើស្ទើពីសំណាក់បងប្អូនរបស់យើងអង្គអង្គមីមីគឺមានចំនួនច្រើន អាចថាច្រើនផុសពីសពវិដងហើយសូមអរគុណយ៉ាងជ្រាលជ្រៅក្នុងការចូលរួមរបស់អង្គអោនៃមេរបស់យើងក្នុងយប់នេះចូលរួមនេះនឹងទទួលបានអ្វីនៅប៉ះឡាពីរដ្ឋសភាតាឡាហើយនឹងការដែលរដ្ឋសភាឡាបំផុសនៅសាររបស់យើងអស់គ្នាជាគេបន្ទាប់ដឹងទៅសូមអញ្ជើញ Mr. Stromley ដែល Stas មានភារកិច្ចមួយដែលនឹងនិយាយតទៅទៅនឹងសុខសុភមង្គលសូមប្រំអញ្ជើញ បន្តមកទៀតជគោរដល់ឧស្សាហ៍ហាជីមូសា ដែលជាចាំម៉ាស៊ីតរបស់យើងនេះដែលតែងតែផ្ដល់ឱកាសដល់រូបខ្ញុំបាទក៏ដូចជាទួនទួនទាំងអស់គ្នាដើម្បីចែករំលែកក៏ដូចជារំលឹកដល់បងប្អូននៅក្នុងភូមិរបស់យើង សឹងតែគ្រប់កម្មវិធីទាំងអស់ហើយក៏កុំភ្លេចផងដែរអឺអរគុណដល់ឧស្សាហ៍សាមាត់ដែលជាគូស្បើនោះហើយគឺជាសេចក្តីសុខសេចក្តីសុខរបស់យើងក្នុងនាម ជាអ្នកដែលមានអ៊ីម៉ាន អ្នកដែលមានជំនឿជាមួយនឹងអល់ឡោះស៊ុបហានាហ៊ូវតាអាឡា គឺជាសេចក្តីសុខដ៏ពិតប្រាកដសេចក្តីសុខដែលយើងទទួលបាននៅក្នុងឌុនយ៉ានេះ ហើយយើងនឹងបន្តទទួលបានរហូតដល់ថ្ងៃអាខិរ៉ាត់នេះគឺជាសេចក្តីសុខដែលពិតប្រាកដគឺជាសុភមង្គលដែលពិតប្រាកដមានមនុស្សមួយចំនួនគាត់តែងតែយល់ច្រឡំថា មានសេចក្តីសុខបានលុះត្រាតែគាត់មានទ្រព្យសម្បត្តិច្រើនយើងមិនបដិសេធទេថាទ្រព្យសម្បត្តិគឺជាចំណែកមួយនាំឲ្យយើងបានល្អក៏ប៉ុន្តែវាមិនមែនជាគោលដៅចម្បងដែលនាំឲ្យយើងទទួលបានសុភមង្គលពិតប្រាកដនោះទេតាមបទពិសោធន៍ជាក់ស្ដែង យើងមើលឃើញអ្នកដែលមានទ្រព្យសម្បត្តិច្រើនក៏ប៉ុន្តែគាត់មិន មានសុភមង្គលពិតប្រកបទេយើងមានអ្នកដែលមានទ្រព្យសម្បត្តិច្រើនគាត់ធ្វើអត្តជាតិខ្លួនឯងយើងមានអ្នកដែលមានទ្រព្យសម្បត្តិច្រើនក៏ប៉ុន្តែគាត់មើលមកមនុស្សធម្មតាគាត់ហាក់បីដូចជាមានសេចក្តីសុខជាងគាត់ ដូចយើងរំលឹកអំបញ្ញមិនអញ្ចឹងថាយើងនិយាយបែបនេះមិនមែនថាកុំឲ្យរស់ស៊ីកុំឲ្យធ្វើអ្វីមួយដើម្បីបានទ្រព្យសម្បត្តិមិនមែនទេមុខរបរយើងរកស៊ីយើងធ្វើជាប្រការធម្មតាក៏ប៉ុន្តែយើងធ្វើជាម្ចាស់ទ្រព្យសម្បត្តិយើងកុំឲ្យទ្រព្យសម្បត្តិធ្វើជាម្ចាស់យើងបានន័យថាយើង បញ្ជាលើទ្រព្យសម្បត្តិ កុំឲ្យទ្រព្យសម្បត្តិបញ្ជាលើយើងនៅពេលដែលទ្រព្យសម្បត្តិបញ្ជាលើយើងបានន័យថាវាគឺជាម្ចាស់របស់យើងមានអ្នកខ្លះគាត់យល់ថាដើម្បីទទួលបានសេចក្តីសុខឬក៏សុភមង្គលតើតើមានតំណែងខ្ពង់ខ្ពស់តើដែលមានតំណែងទៅទទួលបានសេចក្តីសុខទៅទទួលបានទ្រព្យសម្បត្តិមានអ្នកខ្លះគាត់យល់ថា ដើម្បីបានសេចក្តីសុខតតែទទួលបានការសប្បាយនៅក្នុងទុនយ៉ានេះតាមអ្វីដែលគាត់ចង់បានដោយក្តីសប្បាយនោះមិនខ្វល់ថាស្របច្បាប់អ៊ីស្លាមឬក៏មិនស្របច្បាប់គាត់ចូលរួមគ្រប់កម្មវិធីសប្បាយទាំងអស់មិនថាឡើយចូលឆ្នាំឆ្លងឆ្នាំឬក៏កម្មវិធីអ្វីគឺគាត់មានគ្រប់មុខទាំងអស់គាត់ថានោះហើយគឺជាសេចក្តីសុខរបស់គាត់ ក៏ប៉ុន្តែក្នុងនាមយើងជាអ្នកដែលកាន់សាសនាអ៊ីស្លាមយើងពិចារណាយើងវិភាគថាប្រសិនបើទ្រព្យសម្បត្តិគឺជាប្រភពនៃសុភមង្គលយើងនឹងឃើញថាហ្វីរ៉ោននឹងគឺជាអ្នកដែលមានសុភមង្គលជាងគេអឺទ្រព្យសម្បត្តិអឺកូរូន កូរូនគឺជាអ្នកដែលមានទ្រព្យសម្បត្តិច្រើនជាងគេ នៅ ចំនួននប៊ីមូសាអាឡៃសាឡាមសំបីតាកូនសោឃ្លាំងរបស់គាត់សែងអត់មានយូរអត់អស់ទេគាត់តែនាំគ្នាសែងចឹងប្រសិនបើទ្រព្យសម្បត្តិគឺជាប្រភពនៃសុភមង្គលយើងមើលឃើញតាករូនគឺជាអ្នកដែលមានសុភមង្គលហើយក៏ប៉ុន្តែតាមពិតអត់អញ្ចឹងទេតាមពិតអត់អញ្ចឹងទេគឺជាអ្នកដែលនៅក្នុងបាត នរៈរបស់អល់ឡោះ سبحانه และ تعالى ហើយប្រសិនបើអំណាចគឺជាប្រភពនៃសុភមង្គលក៏ច្បាស់ជាហ្វេរ៉ោនគឺជាអ្នកដែលមានសុភមង្គលច្រើនជាងគេជាអ្នកដែលមានសុភមង្គលខ្លាំងជាងគេក៏ប៉ុន្តែអត់ដូច្នោះទេហ្វេរ៉ោនត្រូវបានអល់ឡោះស៊ុបហានាហ៊ូវតាអាឡាដាក់តនកម្ម តាំងពីនៅក្នុងឌុនយ៉ានេះបន្តរហូតដល់ថ្ងៃអាខិរ៉ាត់បន្តរហូតដល់ថ្ងៃអាខិរ៉ាត់ហើយដូច្នេះសុភមង្គលដែលពិតប្រកបសុភមង្គលដែលអមតៈដែលយើងទទួលបានទាំងក្នុងទុនយ៉ានេះរហូតដល់ថ្ងៃអាខិរ៉ាត់គឺសម្រាប់តែអ្នកដែលមានអ៊ីម៉ាន់ សម្រាប់អ្នកដែលមានអ៊ីម៉ានហើយបំពេញនៅកតបកិច្ចដែលអល់ឡោះស៊ុបហានាហ៊ូវតាឡាបានដាក់បទបញ្ជាប្រើបានដាក់បទបញ្ជាប្រើអល់ឡោះស៊ុបហានាហ៊ូវតាឡាបានមានបន្ទូលនៅក្នុងគម្ពីរអល់កុរអានថាមិនអាមីឡាសាលីហាំមិនដករិនអ៊ូអ៊ូសាវ៉ាហ៊ូវមុអ៊មីនុន فلنحيينه حياة طيبة ولنجزينهم أجرهم بأحسن ما كانوا يعملون មានន័យថានរណាហើយដែលបានធ្វើអំពើល្អធ្វើអាម៉ាសលះទាំងបុរសទាំងស្ត្រីទាំងប្រុសទាំងស្រីក្នុងខណៈដែលគាត់ជាអ្នកដែលមានអ៊ីម៉ានលក្ខខណ្ឌគាត់ធ្វើអំពើល្អ ជាមួយនឹងអ៊ីម៉ានជាមួយនឹងជំនឿជាមួយនឹងអល់ឡោះស៊ុបហានាហ៊ូវតាឡាហើយនឹងជំនឿនឹងរឿងអាក់កំបាំងទាំងអស់អល់ឡោះស៊ុបហានាហ៊ូវតាឡាបានសន្យាថាយើងនឹងប្រទាននៅជីវិតដ៏រីករាយដល់គេ នៅជីវិតដ៏ល្អប្រសើរគឺជីវិតនៅក្នុងឌុនយ៉ានេះ សុភមង្គលដែលទទួលបានអំពីអ៊ីម៉ានគឺជាសុភមង្គលដែលពិតប្រាកដ បន្តមកទៀតមិនត្រឹមតែប៉ុណ្ណោះអល់ឡោះសុបានតាបានតាថាហើយយើងនឹងបន្ថែមយើងនឹងតបស្នងផលបន់ដល់គេលើសពីអ្វីដែលគេបានធ្វើនៅក្នុងទុនយ៉ានេះនៅក្នុងថ្ងៃអាខិរ៉ាត់ចឹងអល់ឡោះនឹងតបស្នងនៅប្រទៀននិងប្រទៀននៅសុភមង្គលដែលពិតប្រកបសុភមង្គលនៅក្នុងសុរ្យារបស់អល់ឡោះសុបានវតាឡានៅថ្ងៃអាខិរ៉ាត់លើស ពីអ្វីដែលយើងបានធ្វើនៅក្នុងទុនយ៉ានេះលើពីអ្វីដែលយើងបានធ្វើនៅក្នុងទុនយ៉ានេះអ្នកដែលមានសតិមង្គលពិតប្រកបអ្នកដែលមានអ៊ីម៉ានអ្នកដែលធ្វើអាម៉ាល់សលះហើយនឹងកោតខ្លាចទៅចំពោះអល់ឡោះ سبحانه វតាឡាតក្វាទៅចំពោះអល់ឡោះ subhanahu wa ta'ala Allah subhanahu wa ta'ala បានមានបន្ទូលថាវ៉ាមៃយត្តកិលឡាហយជ្អលឡហ៊ូមខ្រជាវ៉ាយរហ្សកហ៊ូមិនហៃទុឡាយះតសិបមានន័យថានរណាហើយដែលតបខ្លាចដែលតកអួទៅចំពោះអល់ឡោះជាម្ចាស់យើងនឹងប្រទាននៅច្រកចេញដល់គេបានន័យថាអត់ចេះចាលច្រក ហើយយើងនឹងប្រទានរិស្គីប្រទានលៀបសការៈដល់គេនៅអវ័យដែលគេនឹកស្មានមិនដល់លើពីអវ័យដែលគេរំពឹងទុកលើពីអវ័យដែលគេរំពឹងទុកនេះគឺជាកិច្ចសន្យារបស់អល់ឡោះស៊ុបហានាហ៊ូវតាអាឡាយើងដឹងហើយអល់ឡោះស៊ុបហានាហ៊ូវតាអាឡាមិនដែលក្បត់កិច្ចសន្យាទេគាត់សន្យាយ៉ាងដូចម្ដេចគាត់នឹងប្រទាន យ៉ាងដូច្នោះបងប្អូនទាំងអស់ក្នុងចំណោមប្រការដែលនាំឲ្យយើងទទួលបានសុភមង្គលដែលពិតប្រកបទាំងនៅក្នុងវិញ្ញាណនេះនិងក្នុងថ្ងៃអាខេរ៉ាត់ក្នុងនាមយើងជាអ្នកដែលមានអ៊ីម៉ាន់ ក្នុងនាមយើងជាអ្នកដែលតាក់វ៉ាទៅចំពោះអល់ឡោះស៊ុបហានាហ៊ូវតាអាឡាខ្ញុំសូមរំលឹកលក្ខណៈ3នៅពេលដែលយើងប្រកាន់ខ្ជាប់នៅ3លក្ខណៈនេះយើងនឹងទទួលបានសុភមង្គលពិតប្រាកដអំពីអល់ឡោះស៊ុបហានាហ៊ូវតាអាឡាយើងប្រហែលនាទីបន្តទៀតបានចាំរំលឹក ប្រការទី1ដែលយើងត្រូវធ្វើនោះគឺសុគរចំពោះអល់ឡោះស៊ុបហានហូវតាអាឡានៅពេលដែលយើងទទួលបាននៅប្រការល្អនៅពេលដែលយើងទទួលបាននៅរិស្គី នៅពេលដែលយើងទទួលបាននៅក្តីសบายរីករាយយើងទទួលបានអ្វីមួយដែលយើងសบายចិត្តយើងសុគរអរគុណទៅចំពោះអល់ឡោះស៊ុបហានហូវតាអាឡាពីព្រោះអល់ឡោះគឺជាប្រភពដើម នៃការប្រទៀនរបស់យើងរាល់អ្នកម៉ាត់ទាំងអស់ដែលយើងទទួលបាននៅក្នុងវិញ្ញានេះគឺមកអំពីអល់ឡោះ سبحانه វតា لا ប្រសិនបើយើងយកបញ្ញារបស់យើងយកគំនិតរបស់យើងវិភាគលើអ្វីដែលយើងទទួលបានយើងនឹងដឹងថា អ្នកម៉ាត់ដែលអល់ឡោះប្រទានឲ្យនោះច្រើនឥតគណនាដោយដែលអល់ឡោះស៊ុបហានាហ៊ូវតាឡាបានមានបន្ទូលនៅក្នុងកូរ៉ានថាវ៉ាអ៊ីនតោឌូនិអមតអល់ឡោះឡាទូស៊ូហាប្រសិនបើពួកអ្នករាប់អ្នកម៉ាត់ដែលអល់ឡោះប្រទានឲ្យពួកអ្នកទាំងអស់មិនអាចរាប់បានទេរាប់មិនអស់ទេរាប់មិនអស់ទេ អត់បាច់និយាយអ្វីច្រើនគ្រាន់តែនិយាយខ្ចោលដង្ហើមមានរាប់អានច្រើនមានមុខមាត់នៅក្នុងសង្គមទៅណាក៏គេស្គាល់នេះសតជាអ្នកម៉ាត់ដែលទទួលបានអស់ពីអល់ឡោះស៊ុបហានាហ៊ូវតាអាឡាក៏ប៉ុន្តែមនុស្សភាគច្រើនគាត់មើលមិនសូវឃើញគាត់មើលអត់ដឹងទេ នៅពេលដែលគាត់ទទួលទុកតែបន្តិចគាត់ចាប់ដើមបន្ទោស គាត់ចាប់ផ្ដើមអន់ចិត្តអញខំសម្បាសយ៉ាងប៉ុណ្ណឹងដែរពិបាកអូយពិបាកគាត់ធ្ងោអញ្ចឹងអញខំធ្វើប៉ះឡើងគេដែរក្រកាន់តែក្រខំធ្វើល្អចេះចេះចេះចេះពិបាកនៅតែពិបាករហូតគាត់នៅមានអារម្មណ៍មួយថាអល់ឡោះអយុត្តិធម៌សម្រាប់គាត់អល់ឡោះ សលឹមលើគាត់មើលអ្នកខ្លះអត់ដែលស្មាំងសោះអត់ដែលសម្បាយ៉ាងសោះអត់ដែលធ្វើល្អសោះគេមានឡានគេមានវិឡាគេមានអំណាចគេមានបំដាយខ្ពង់ខ្ពស់ប៉ុន្តែអញខំសម្បាយ៉ាងឡើងសឹកថ្ងាស់ឡើងត្រឹមថ្ងាស់អស់ហើយអត់ដែលបានអីសោះគាត់មានអារម្មណ៍គិតថាអញ្ចឹងចឹងហើយបានជានប៊ីយើងមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំលោកណែនាំ ដើម្បីឲ្យយើងចេះរំលឹកដឹងគុណអល់ឡោះឲ្យដឹងថាយើងទទួលបានអ្នកម៉ាត់អ្វីខ្លះគាត់ថាចូលពួកអ្នកក្រឡេកមើលអ្នកដែលអន់ជាងអ្នកអ៊ុងគូរូអ៊ីឡាម៉ាន់ហ៊ូវ៉ាឌូណាគុំវ៉ាឡាតាំងគូរូអ៊ីឡាម៉ាន់ហ៊ូវ៉ាហ្វោកុំហើយពួកអ្នកក៏មើលទៅអ្នក ដែលល្អជាងអ្នកអ្នកដែលមានជាងអ្នកអ្នកដែលមានអំណាចធំជាងអ្នកតមកកថាក្រែងលោអ្នកភ្លឹកអ្នកម៉ាត់របស់អល់ឡោះស៊ុបហានវតាឡាដែលគាត់តែងតែប្រទានឲ្យយើងនៅពេលដែលយើងមើលទៅឃើញគេមានជាងនាំឲ្យយើងអាចច្រណែនជាមួយគាត់អាចគិតទៅចិត្តខ្លួនឯងនឹកឃើញថាយើងហ្នឹងដូចជា មិនល្អដូចគេចឹងនាំឲ្យយើងភ្លេចអ្នកម៉ាត់ដែលអល់ឡោះប្រទានឲ្យនាំឲ្យយើងភ្លេចអត់បានឲ្យយើងកុំភ្លេចអរគុណទៅចំពោះមនុស្សលោកដែលជាមូលហេតុនាំឲ្យយើងទទួលបានអ្នកម៉ាត់អំពីអល់ឡោះ سبحانه វតាឡាដោយដែលនប៊ីយើងមូហាម៉ាត់សាឡឡោះអាឡៃហ៊ីវ៉ាសាឡាំលោកបានមានប្រសាសន៍ថា មិនឡាយស្គរណាសឡាយស្គរឡោះនោណាដែលអត់ចេះអរគុណទៅមនុស្សលោកគឺបានន័យថាគាត់ក៏មិនបានអរគុណទៅចំពោះអល់ឡោះស៊ុបហានាហ៊ូវ៉ាតាឡាដូចគ្នាដែរហើយការអរគុណទៅចំពោះអល់ឡោះស៊ុបហានាហ៊ូវ៉ាតាឡាត្រូវធ្វើឡើងដោយ3ទី1អរគុណនៅក្នុងចិត្តបានន័យថាបន្ទាប់ពីយើងទទួលបានប្រការល្អណាមួយអ្នកម៉ាត់ណាមួយ យើងដឹងនៅច្បាស់នៅក្នុងចិត្តថាមកអំពីអល់ឡោះស៊ុបហានហ៊ូវតាឡានោះគឺជាគុណស្រ័យរបស់អល់ឡោះដែលអល់ឡោះប្រទានឲ្យយើងមិនមែនដោយសារតែយើងពូកែ មិនមែនដោយសារតែយើងខ្លាំងមិនមែនដោយសារតែយើងទេទៅអល់ឡោះឲ្យយើងមែនទេគឺអល់ឡោះប្រទានដោយសារតែក្តីមេត្តាក្តីអាណិតស្រឡាញ់អំពីអល់ឡោះស៊ុបហានហ៊ូវតាឡាតមកទៀតយើងអរគុណទៅចំពោះអល់ឡោះស៊ុបហានហ៊ូវតាឡា ដោយអណ្ដាតដោយពាក្យសម្ដីរបស់យើងដូចជាការតិទៀតទៅចំពោះអល់ឡោះសុបានហូវតាឡាឬក៏ការរំលឹកប្រាប់ដល់អ្នកដតីនៅនិកម៉ាត់ដែលអល់ឡោះបានប្រទានឲ្យយើងដែលអល់ឡោះបានប្រទានឲ្យយើងប្រសិនបើកលៈទេសៈរៀបចំឲ្យយើងត្រូវនិយាយប្រាប់អ្នកដតីក៏ប៉ុន្តែយើងត្រូវប្រុងប្រយ័ត្នអំពីការអួតអំពីការលើកសរសើរ ខ្លួនឯងទៅកាន់អ្នកដទៃហើយចំណុចទី3គឺអរគុណទៅចំពោះអល់ឡោះស៊ុបហានាហ៊ូវតាឡាតាមរយៈទង្វើរបស់យើងតាមរយៈកាយវិការរបស់យើងដោយយើងប្រើអ្នកម៉ាត់ដែលយើងទទួលបាននោះនៅលើផ្លូវរបស់អល់ឡោះស៊ុបហានាហ៊ូវតាឡាពោលគឺគោរពតាមច្បាប់ដែលអល់ឡោះបានប្រើជាវាងឲ្យឆ្ងាយអំពីប្រការដែលអល់ឡោះបានហាមឃាត់យើងចេះសុគរ ទៅចំពោះអល់ឡោះស៊ុបហានាហ៊ូវតាអាឡានាំឲ្យយើងទទួលបានអ្នកម៉ាត់អំពីអល់ឡោះកាន់តែច្រើនហើយយើងអាចថែរក្សាអ្នកម៉ាត់ដែលយើងកំពុងតែមានដោយដែលអល់ឡោះស៊ុបហានាហ៊ូវតាអាឡាបានបញ្ជាក់ប្រាប់នៅក្នុងកូរ៉ានថាវ៉ាអ៊ីតាអាហ្សាបានប្រកាសប្រាប់ម្ចាស់របស់ពួកអ្នកបានប្រកាសប្រាប់ថាប្រសិនដែលយើងត្រូវអនុវត្តគឺសប របស់យើងផ្ទាល់តែទៅនឹងសុខភាពទ្រុឌទ្រោមមានជំងឺឬក៏ទ្រព្យសម្បត្តិខាតបង់នៅមុខរបររស់ស៊ីរបស់យើងឬក៏មាន ក្រុមគ្រួសារយើងណាម្នាក់ដែលបាត់បង់អាយុជីវិតដែលនាំឲ្យយើង មានទុក្ខលំបាកទាំងអស់នោះគឺសិតតែទៀមទាឲ្យយើងសបាត់ទៀមទាឲ្យយើងសបាត់ទៅនឹងសបាត់ គឺការខឹងសម្បារការក្រេវក្រោតការឆេវឆាវជាពិសេសគឺនៅដំណាក់កាលដំអូងដែលយើងទទួលបានដំណឹងអាក្រក់ដែលយើងទទួលបាននៅបាឡានេះយើងត្រូវតបតបបែបណាបដកម្មភ្លាមភ្លាមដំបងនេះនៅពេលដែលយើងខឹងនៅពេលដែលយើងមិនអាចទ្រាំបាននោះហើយ វាផ្ទុយនឹងសាបាត់វាផ្ទុយនឹងសាបាត់ពីព្រោះបន្ទាប់ពីមួយរយៈកាលយើងបាត់នៅការខឹងរបស់យើងនោះជារឿងធម្មតារបស់មនុស្សក៏ប៉ុន្តែនៅពេលដំណាក់កាលដំបូងដែលយើងជួបរឿងនេះតើយើងត្រូវមានប្រតិកម្មតបតបែបណា គឺយើងប្រតិកម្មតបតដោយការអត់ធ្មត់ដោយការសបាត់ដែលយើងដឹងថានោះគឺជាការរៀបចំអំពីអល់ឡោះស៊ុបហានាហ៊ូវតាអាឡាបើទោះជាយើងពិបាកចិត្ត បើទោះជាយើងមិនសប្បាយចិត្តបើទោះជាយើងតាត់ទុកបើទោះជាយើងធ្វើអ្វីក៏ដោយក៏មិនអាចកែប្រែមិនអាចទប់ស្កាត់នៅបលានោះបានដែរចឹងមានតែការអត់ធ្មត់ដែលអាចកែប្រែស្ថានភាពរបស់យើងបានដែលអាចនាំឲ្យចិត្តរបស់យើងនឹងណោនាំឲ្យចិត្តរបស់យើងស្ងប់ស្ងាត់នាំឲ្យយើងទទួលបានប៉ះឡាអំពីអល់ឡោះស៊ុបហានហ៊ូវតាអាឡាអល់ឡោះនឹងតបស្នងដល់យើងវិញ ទាំងនៅក្នុងឌុនយ៉ានេះនិងនៅក្នុងនិងនៅក្នុងថ្ងៃអាខិរ៉ាត់និងនៅក្នុងថ្ងៃអាខិរ៉ាត់ហើយដោយដែលយើងបានដឹងទាំងអស់គ្នាថារឿងទាំងពីរនេះគ្មាននរណាម្នាក់ដាច់ទឹកផុតទេនៅក្នុងឌុនយ៉ានេះ ទទួលបានរឿងល្អនិងទទួលបានរឿងអាក្រក់ទទួលបានរឿងល្អយើងសុគរទទួលបានរឿងអាក្រក់យើងសប្បាយហើយនឹងចង់ក្រោយគឺនៅពេលដែលយើងជ្រុលខ្លួនធ្វើ នៅប្រការដែលខុសឆ្គងណាមួយ យើងរួតរះក្នុងការ អំពីអល់ឡោះស៊ុបហានាហ៊ូវតាអាឡាតោបាត់សំការអធិស្ស្រ័យអំពីអល់ឡោះស៊ុបហានាហ៊ូវតាអាឡានោះហើយគឺជាសញ្ញា បញ្ជាក់ថា យើងកំពុងតែ ទទួលបានសុភមង្គលដែលពិតប្រាកដយើងគិតមើលថាតើមាននរណាម្នាក់ដែលថាមិនចេះយូសើតើមាននរណាម្នាក់ ដែលថាអត់ចេះខុសសោះមិនមានទេដោយដែលនប៊ីយើងមូហាម៉ាត់អត់ពិបាកដោយលោកមុនទេលោកមុនក្រៃលោកពិបាកខ្លះតង់ធ្វើឌូសាតតដើរទៅរកកន្លែងមានកន្លែងច្បាស់លាស់ធ្វើឌូសាឥឡូវហ្នឹងនៅកន្លែងតែមួយស្អីក៏មានដែរអាចធ្វើឌូសាបានគ្រប់ពេលជួនកាលនៅម្នាក់ឯងគាត់និយាយដើមគេក៏មានគាត់ផុស caption និយាយដើមគេ ឬក៏គាត់ចែករំលែកនៅប្រការដែលទូសាលើកមុនយើងនិយាយអ្វីដែលអាក្រក់ពី3អ្នកដែលនៅចំពោះមុខយើងឥឡូវនេះអ្នកដែលទទួលការស្ដាប់ឬក៏មើលឃើញអ្វីដែលយើងកំពុងតែផ្សព្វផ្សាយនៅប្រការទូសានោះរាប់លានអ្នករាប់ម៉ឺនអ្នកបើម្នាក់មានមិត្តភ័ក្តិតែ5000អ្នកគាត់ share ម្នាក់តែម្ដងក៏មិនតិចម៉ឺនអ្នកដែរ អញ្ចឹងយើងត្រូវតែប្រុងប្រយ័ត្នឲ្យមែនទេ យើងត្រូវតែប្រុងប្រយ័ត្នឲ្យមែនទេដូច្នេះវិធីសាស្ត្រតែមួយគត់ប្រសិនបើយើងជ្រុលជ្រុះធ្វើនៅប្រការណាមួយ យើងរត់រះក្នុងការតោបាត់សំទោសអំពីអល់ឡោះស៊ុបហាណាហ៊ូវ៉ាតាអាឡាធ្វើដូចនេះទៅយើងទទួលបានសុភមង្គលដែលពិតប្រកបអំពីអល់ឡោះស៊ុបហាណាហ៊ូវ៉ាតាអាឡាជាចុងក្រោយសំទោសអំពីអល់ឡោះស៊ុបហាណាហ៊ូវ៉ាតាអាឡា សូមព្រះអល់ឡោះស៊ុបហានាហ៊ូវតាអាឡាអឺបង្វែរចិត្តរបស់យើងឲ្យคลายជាអ្នកដែលទទួលបានប្រកាសអចាស់ជគុណអស់សុផានវតាឡាដោយដែលទ្រង់បានប្រមូលព្រមយើងនៅថ្ងៃនេះអាមីនយ៉ារ៉ាប់អល់អាឡាមីន هذا وصلى الله على نبينا محمد وعلى آله وصحبه أجمعين để dịp đấy chứ Thank you. sim ya, uh, yeah, memory memory uh, memory kalau ni dia sangat kalau stress soal hal yang dia sedia uh, lagi insyaallah ya. Nabiyyina Muhammad wa ala alihi wa sahbihi ajma'in Assalamualaikum warahmatullahi wabarakatuh Alhamdulillah Jika taufiq dan hidayah Bi Allah subhanahu wa ta'ala ដែលទ្រង់បានអ៊ីសិននឹងអនុញ្ញាតឲ្យយើងមកក៏ជួបជុំគ្នានៅទីនេះដើម្បី ស្ដាប់ហុគុំហុគុំរបស់ទ្រង់សុបហានធ្វើការបកស្រាយពាក់ព័ន្ធទៅនឹងហុគុំហុគុំមួយចំនួនផងដែរហើយការរស់នៅរបស់គាត់ជាមួយនឹងភារយារបស់គាត់ នោះ ប្រព្រឹត្តទៅដោយរបៀបណាដោយភាពល្វីងជួចចត់ដោយមានការពិបាកឬមួយក៏ដោយភាពសបាយមានសុភមង្គលនៅក្នុងគ្រួសាររបស់គាត់អ៊ីនសាអល់ឡោះលិននឹងបកស្រាយមួយចំនួនតែប៉ុណ្្នឹងឯង អัลហាំឌុលីឡាអល់ឡោះស៊ុបហានាហ៊ូវតាអាឡាបង្កើតមនុស្សប្រុសហើយក៏បង្កើតមនុស្សគឺឃើញប្រពន្ធរបស់គាត់មីហាវៈនៅក្នុងពេលហ្នឹងនៅនឹងបដោយដែលអល់ឡោះអាឡាបង្កើតមីហាវៈចេញពីឆ្អឹងជំនីខាងឆ្វេងរបស់នប៊ីអាដាមអាឡៃហ៊ីសឡាមយ៉ាក្នុងគោលបំណងអីក្នុងគោលបំណងឲ្យឲ្យគាត់មានគ្រួសារ ប្រសិនតែមានតែនប៊ីអាដាមតែម្នាក់គាត់រត់នៅជាមួយណាគេអត់កើតទេណាអញ្ចឹងអល់ឡោះតាបង្កើតមកគឺដើម្បីឲ្យគាត់មានមានគ្រួសារហើយបន្តពូជតទៅទៀតចឹងយើងវិលមកមើលប្រធានបទរបស់យើងនេះវិញគឺពាក់ព័ន្ធទៅនឹងជីវិតរស់នៅរបស់នប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំសួរថាតើនប៊ីគាត់ធ្វើអ្វីខ្លះជាមួយនឹងគ្រួសាររបស់គាត់នប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំ ពេលណាដែលគាត់ចូលផ្ទះគាត់ឲ្យសាឡាមអានេះលនិយាយពីដំបងទៅណាមីមីអោងអោងពេលដែលណាប៊ីគាត់ចូលផ្ទះគឺគាត់ឲ្យសាឡាមសល្លឡោះអាឡៃហ៊ីវ៉ាសាឡាមអានោះជាសុណារបស់ណាប៊ីហើយគាត់ផ្ដាំអូម៉ាត់របស់គាត់ឲ្យហើយឲ្យសាឡាមទៀតពេលដែលចូលផ្ទះនៅក្នុង ហាឌីសមួយណាប៊ីប្រាប់ថាអញ្ចេះហាឌីសអ៊ីប៊ីនអាប់បាសរ៉ាឌីយ៉ាឡោះអានហូកល قال لي رسول الله صلى الله عليه وسلم يا بني إذا دخلت على أهلك فسلم يكون بركة عليك وعلى أهل بيتك ني نبي براد براد صحابة من أنه نبينا دعوك تيه أو سلام قد يتنجي يا بني نايكون برو إذا دخلت على أهلك فسلم بينا نعجوك تيه ربانيا أو سلام تو យាគុណបរកតានអាលីកាវ៉ាឡាអាលីកវានឹងបណ្ដាលឲ្យអ្នកមានពរជ័យហើយនឹងក្រុមគ្រួសាររបស់អ្នកផងដែរចឹងពេលណាដែលយើងចូលផ្ទះគឺយើងឲ្យសាឡាមនេះគឺជាសុណារបស់ណាប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំហើយក៏ជាបទបញ្ជារបស់អល់ឡោះតាឡាឲ្យយើងធ្វើដែរយាអាយូហាឡាឌីនអាម៉ានូឡាតដខូលូប៊ូយូតានហ្គៃរ៉ប៊ូយូតិគុមហាតាតៃស្តានីស៊ូវ៉ាទុសលីមូអាឡាអាហ្លីហាឲ្យសាឡាមប៉ុន្តែវាគួរឲ្យសោកស្ដាយ មានអ៊ីស្លាមយើងមួយចំនួនធំអានេះឡើងនិយាយអញ្ចឹងទៅចុះណាមួយចំនួនធំពេលណាដែលគាត់ចូលផ្ទះគឺគាត់អត់ឲ្យសាឡាមទេគាត់ចូលប្រយប្រយអញ្ចឹងយើងក៏បីពង្រោះណាយើងពង្រោះកន្លែងហ្នឹងពេលណាដែលយើងចូលផ្ទះគឺយើងឲ្យសាឡាមសាឡាមហ្នឹងមានន័យថាម៉េចមានន័យថាអឺផ្ដល់សុខសន្តិភាពអស្សឡាមអាឡៃគុំសូមសុខសន្តិភាពកើតឡើងកើតមានចំពោះពួកអ្នក ចឹងពេលណាដែលយើងឲ្យសាឡាមគ្រួសាររបស់យើងមានន័យថាម៉េចមានន័យថាយើងសូមឌូអើពីអល់ឡោះតាឡាឲ្យគ្រួសាររបស់យើងនឹងមានសុខសន្តិភាពជាមានសេភៈមង្គលនៅក្នុងគ្រួសារហើយចឹងបាននប៊ីសុលឡោះសាមពេលណាដែលគាត់ចូលនៅក្នុងផ្ទះរបស់គាត់គឺគាត់ឲ្យសាឡាមសុលឡោះអាឡៃហ៊ីវ៉ាសាឡាំយ៉ាហើយនប៊ីប្រាប់ទៀតនៅក្នុងហាឌីសផ្សេងណានប៊ីក៏ថា لا تدخلوا الجنة حتى تؤمنوا ولا تؤمنوا حتى تحابوا ألا أدلكم على شيء إذا فعلتموه تحاببتم أفشوا السلام بينكم អានេះជាមូលហេតុមួយនាំឲ្យយើងស្រឡាញ់គ្នានាំឲ្យយើងរីករាយនឹងគ្នាណាប៊ីក៏ថាអញ្ចេះ آه، لا تدخلوا الجنة حتى تؤمنوا ពួកអ្នកមិនអាចចូលឋានសួគ៌បានទេលើកលែងតែពួកអ្នកខ្លាចជាអ្នកមុមីនទៅចំពោះអល់ឡោះខ្លាចជាអ្នកមានជំនឿទៅចំពោះអល់ឡោះមានន័យថាអ្នកដែលមានជំនឿទៅចំពោះអល់ឡោះគឺជាអ្នកដែលអាចចូលឋានសួគ៌បានវ៉ាឡាទូមីនូហាតាតហាប់ហើយពួកអ្នកមិនអាចនឹងមានជំនឿទៅចំពោះអល់ឡោះស្ដាបាន ទេតតែពួកអ្នកស្រឡាញ់គ្នាសិនប្រាប់អានគ្នាស្រឡាញ់គ្នាអឡាអឌុលលុគុមអាឡាឆៃអ៊ីនអ៊ីដាហ្វាអល់ទុមូហ៊ូតហាប់បតុម តើខ្ញុំអាចប្រាប់ពួកអ្នកបានដែរឬទេ ពេលណាដែលពួកអ្នកធ្វើប្រការមួយនឹងនោះពួកអ្នកនឹងស្រឡាញ់គ្នាអល់ហ្វាស៊ូសាឡាមបៃណគុមពួកអ្នកត្រូវផ្សព្វផ្សាយសាឡាមរវាងគ្នានឹងគ្នាអញ្ចឹងណាប៊ីប្រាប់យើងឲ្យយើងផ្សព្វផ្សាយសាឡាមឲ្យយើងជួបគ្នាឲ្យសាឡាមនេះមិនមែនឲ្យសាឡាមទៅលើអ្នកផ្សេងទេគឺយើងឲ្យសាឡាមទៅលើគ្រួសាររបស់យើងឲ្យសាឡាមទៅលើប្រពន្ធរបស់យើងកូនចៅរបស់យើងអញ្ចឹងមានន័យថាបង្កើនសុភមង្គលនៅក្នុងក្រុមគ្រួសាររបស់យើង បើយើងឲ្យទៅលើអ្នកផ្សេងនប៊ីប្រាប់ថាពេលណាដែលឲ្យសាឡាមគ្នានាំឲ្យស្រឡាញ់គ្នានាំឲ្យចេះរាប់អានគ្នាហើយចុះបើយើងឲ្យសាឡាមទៅលើប្រពន្ធយើងគ្រួសារយើងយើងមិនចេះស្រឡាញ់ប្រពន្ធយើងប្រពន្ធយើងមិនចេះស្រឡាញ់យើងវិញមិនចេះការចង់យើងថាវាមានសុភមង្គលនៅក្នុងរង្វង់គ្រួសារអញ្ចឹងបាននប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាមប្រាប់ទៅណាពេលណាដែលចូលផ្ទះឲ្យសាឡាម إذا دخلت على أهلك فسلم يكون بركة عليك وعلى أهل بيتك មួយទៀតណាប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំគាត់តែងតែជួយការងារផ្ទះជារៀងរហូតណាប៊ីជួយការងារផ្ទះណាប៊ីសម្រាប់ការងារនៅក្នុង នៅក្នុងផ្ទះមិនបកលការងារនឹងជូនមេផ្ទះទាំងមនុស្សប្រុសការងារផ្សេង មិនមែនមកកានយស្នអ៊ុននប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំហ្វីបៃទីហ្វកាឡាត់ كان كان صلى الله عليه وسلم يكون في مهنة أهله فإذا حضرت الصلاة خرج إلى الصلاة رواه البخاري من إتحا كيبان سومي عائشة رضي الله عنها سورة هانشة تاتا نبي توي كيك نكم كتير ប្រការងារឆ្នាំផ្ទះមាននៅប្រពន្ធរបស់គាត់ទេជាអ្នកដឹងតើតើកម្មយ៉ាអ្នកផ្សេងអត់ដឹងទេ មានតែគ្រួសាររបស់គាត់ម្នាក់ម្នាក់គាត់ដែលជាអ្នកដឹងអញ្ចឹងអ្នកផ្សេងអត់ដឹងទេគេមកសួរប្រពន្ធគាត់សួរថាតើនប៊ីធ្វើអីនៅក្នុងផ្ទះហ្នឹង ما كان يصنع النبي صلى الله عليه وسلم في بيتي សួរចឹងអញ្ចឹងប្រពន្ធរបស់គាត់ប្រាប់ទៅគេវិញថាអញ្ចេះ كان صلى الله عليه وسلم يكون في مهنة أهله រ៉ាស៊ូលឡោះគាត់ជួយកិច្ចការងារក្នុងផ្ទះនប៊ីណា នប៊ីយើងសល្លឡោះអាឡៃវសាំជួយការងារក្នុងផ្ទះមិនមែនអានេះបើយើងនិយាយភាសាសាមញ្ញណាហើយមិនមែនវាយរកទេឋានៈគាត់ជានប៊ីឋានៈគាត់ជារ៉ូសូលឋានៈគាត់ជាអ្នកដែលស្គមស្កាំងចំពោះអល់ឡោះស៊ុបហានវតាឡាគាត់ជួយការងារផ្ទះជួយការងារមិនមែនលើនិយាយមិនចឹងសុំនិយាយម្ដងទៀតទេណាមិនមែនការងារប្រពន្ធទុកឲ្យប្រពន្ធធ្វើតែការងារប្តីទុកឲ្យប្តីធ្វើអ្នកខ្លះអញ្ចឹងមែន តែការងាររបស់ឯងឯងធ្វើទៅការងាររបស់អញអញទៅធ្វើអានឹងហើយអត់សូវមានសុភមង្គលទេ ណាចេះយើងចេះជួយគ្នាព្រោះការងារមេផ្ទះនេះវាច្រើនណាស់យើងចេះជួយគ្នាណាប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាំជួយការងារផ្ទះ كان صلى الله عليه وسلم يكون في مهنة أهله فإذا حضرت الصلاة خرج إلى الصلاة នៅពេលណាដល់ម៉ោងសម្បាយ៉ាងគាត់ចេញទៅសម្បាយ៉ាងទៅ صلى الله عليه وسلم أنا حديث موي حديث موي تيت دائل كسوة مي عائشة رضي الله عنها دائل كسوة دانكي ما كان يصنع النبي صلى الله صلى الله عليه وسلم في بيته فقالت كان بشرا من البشر كان بشرا من البشر يفلي ثوبه ويحلب شاته ويخدم نفسه ini coba صلى الله عليه وسلم. គេសួរមីអៃសាហរ៉ាឌីយ៉ាឡោះអានហាសួរថាតើនប៊ីធ្វើអ្វីខ្លះនៅក្នុងផ្ទះរបស់គាត់មានអាទិផ្សេងណាមានអាទិមុនទីចឹងគាត់គាត់ថាតែអញ្ចឹងកានបាសារ៉ាមីនអលបាសារនប៊ីគឺជាមនុស្សម្នាក់ធម្មតាទេព្រោះនប៊ីយើងមហាម៉ាត់មិនមែនឡៃកាត់ទេណាអត់ទេនប៊ីមហាម៉ាត់គឺជារត់គឺជាមនុស្សដូចយើងដែរប៉ុន្តែគាត់ថាគាត់ខ្លាចជានប៊ីគាត់ខ្លាចជារ៉សូលតែប៉ុណ្្នឹងឯងចាំមើលគាត់ធ្វើអីខ្លះក្នុងផ្ទះ मैं आशा प्राप्त है इंचे क्या नहीं अपनी सब है नबी दे आओ खुद ấy nó tạo cấm giờ nbi muhammad nó cắt đê ao ខ្លួនឯងគាត់កន្លែងអោណាលហេគាត់យកអោមកដេអត់ប្រកាន់អត់ប្រកាន់ឋានៈទេសល្លឡោះអាឡៃហ៊ីវ៉ាសាឡាមវ៉ាយហ្លបូឆាតាហើយច្បាច់ទឹកដោះប្រពេដល់ខ្លួនឯងទៀតធ្វើដល់ខ្លួនឯង អត់ចាំបាញ់ពឹងប្រាក់គេទេវាយខឌូមូណាហ្វសាហើយគាត់ធ្វើដល់ខ្លួនឯងទៀតចង់និយាយថានប៊ីមហាម៉ាត់អត់ទៅពឹងអ្នកណាផ្សេងមកជួយគាត់ទេបើគាត់ប្រើគេណាបានអត់ពិបាកទេមហាម៉ាត់សុលឡោះអាឡៃវ៉ាសាមបើគាត់និយាយគេគេមកជួយគាត់ទាំងអស់នៅក្នុងហាឌីសមួយណាមានសាហាបាត់ម្នាក់តាមបំរើនប៊ី10 10ឆ្នាំហើយនប៊ីអត់ដែលនិយាយពីអ៊ឺមម៉ាត់ដាក់ឯងមិនដែលស្ដីបន្ទោសឲ្យសាហាបាត់ម្នាក់នឹងទេ صحابه انس بن مالك رضي الله عنه قال خدمت رسول الله صلى الله عليه وسلم عشر سنين فما قال لي افلقت ولا لشيء صنعته لما صنعته ولا لشيء تركته لما تركته قد نجيب بأنك دع صحابه منه صلى الله عليه وسلم تتصف بيتك جنغ لن جنغ جيتها صحابه منه أنك قد تام بمرا نبي رحوت رب نبشنام អាណាស់បិនម៉ាលីករ៉ាឌីយ៉ាឡោះអានអញ្ចឹងប្រសិនបើនប៊ីចង់ឲ្យសាហាបៈម្នាក់នឹងជួយការងារគាត់ប្រកាសជាបាន ប្រកាសជាបានព្រោះមាន មានគេតាមជួយគាត់ប៉ុន្តែគាត់មិនមិនឃើញចឹងទេគាត់សុខចិត្តធ្វើខ្លួនឯងដេអាវណាក៏ដេអាវខ្លួនឯងក្នុងហាឌីសមួយផ្សេងទៀតប្រើតែម៉េចប្រាប់ថាវ៉ៃអុកស៊ីហ្វូណាអាឡាដេស្បែកជើងខ្លួនឯងទៀតប្រសិនណាបើលហេណាច្បាច់ទឹកដោះ ប៉ប៉េក៏គាត់ធ្វើខ្លួនឯងទៀតគាត់អត់ពឹងអ្នកផ្សេងទេបង្ហាញថាយ៉ាងម៉េចបង្ហាញថាមូហាម៉ាត់សុលឡោះអាឡៃសាមិនមែនមនុស្សរឿងអើងទេមិនមែនមនុស្សប្រកាន់វណ្ណៈទេណាជាមនុស្សសាមញ្ញបំផុតសុលឡោះអាឡៃវ៉ាសាឡាំសាមញ្ញមែនទេអត់ដូចយើងទេ យើងណាប្រសិនណាបើមានតំណែងខ្ពស់ខ្ពស់អាចថាចេញចរិតផ្សេងហើយអ្នកខ្លះហ៎ហើយឡើងសុំមកអាណាឡើងសុំទោសណាយ៉ា ហើយប្រសិនបើគាត់មានឬក៏មានអំណាចអាចតែចរិតផ្សេងហើយអត់ដូចមុនទេប៉ុន្តែមូហាម៉ាត់សល្លឡោះអាឡៃសាំជាមនុស្សសាមញ្ញបំផុតជាអ្នកមានតំណែងខ្ពង់ខ្ពស់ទៅចំពោះអល់ឡោះស៊ុបហានាហ៊ូវតាឡាជាអ្នកដែលចូលសុរហ្គាមុនគេបំផុតសាមញ្ញបំផុតសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំសម្បើកបើកវងកញ្ចក់បន្តិចណាណាប៊ីមូហាម៉ាត់ដេកលើកន្ទេលអង្គទួន នប៊ីមូហាម៉ាត់ដេកលើកន្ទុយខ្លួនឯងខណៈដែលស្ដេចរ៉ូមស្ដេចហ្វូស្ស្ដេចសម័យហ្នឹងគឺគេ គេនៅសម្បាននិយាយថាម៉េចណាមរ៉ាស៊ូលឡោះសុលឡោះកន្លែងហ្នឹងឈប់នៅកន្លែងហ្នឹងទៀតហើយនប៊ីធ្វើការព្រៀបធៀបតែគាត់នៅលើទូនយ៉ាងនេះតែមកផ្លេទេមករយៈកាលតូចតែប៉ុណ្្នឹងឯងដូចជាអ្នកដែលធ្វើដំណើរទៅជ្រកកោនក្រោមមកលុបឈើមកផ្លេតចេញពីកន្លែងហ្នឹងតទៅមុខទៀតហើយនប៊ីមូហាម៉ាត់គឺអញ្ចឹងឯងអញ្ចឹងបានគាត់អត់ចង់បាននោះ អត់ចង់សបាយអត់ចង់ថាថាដូចស្ដេចទេណាប៊ីមូហាម៉ាត់ណាប្រសិនណាបើគាត់ចង់កើតជាស្ដេចអល់ឡោះតាឡាឲ្យកើតជាស្ដេចប្រសិនណាបើគាត់ចង់បានភ្នំមាសមាសភ្នំទាំងមូលនេះជាមាសសុទ្ធក៏អល់ឡោះតាឡាឲ្យដែរប្រសិនបើមូហាម៉ាត់ចង់សុលឡឡោះអាឡៃហ៊ីវសាឡាមគាត់ថាណាប៊ីមូហាម៉ាត់អត់ចង់អញ្ចឹងទេណាប៊ីមូហាម៉ាត់អត់ចង់ទេម្លេះកាត់ជីប្រអ៊ីលមកប្រាប់ណាបើសួរណាប៊ីបើណាប៊ីមូហាម៉ាត់ចង់ណាអល់ឡោះតាឡាឲ្យភ្នំមាសបាត់ ភ្នំទាំងមូលជាមាសទាំងអស់នប៊ីមហាម៉ាត់យកចុះតែនប៊ីមហាម៉ាត់អត់យកទេសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំនប៊ីមហាម៉ាត់ជាមនុស្សជាមនុស្សសាមញ្ញបំផុតយ៉ាហើយអ្នកណាក៏ដោយដែលលើកដំកើងគាត់ហួសពីអ្វីដែលអល់ឡោះដាក់មកណាក៏គាត់អត់ព្រមដែរក៏គាត់អត់ព្រមដែរចង់និយាយថាប្រសិនណាបើយើងលើកដំកើងយើងសរសើរនប៊ីមហាម៉ាត់ឲ្យហួស ពីអ្វីដែលអល់ឡោះតាឡាដាក់ឲ្យគាត់មកហ្នឹងនប៊ីមហាម៉ាត់អត់ទេនប៊ីមហាម៉ាត់ហាមវិញនៅក្នុងហាឌីសមួយនប៊ីសល្លឡោះវ៉ៃសាំប្រាប់ថាអញ្ចេះឡាតតរូនីកម៉ាអត្រតិនណាសារ៉ូអ៊ីសាប៊ីម៉ារយ៉ាំអ៊ីនណាម៉ាអាណាមូហាម៉ាត់អាប់ឌុលឡោះវ៉ារ៉ាស៊ូលពួកអ្នកមិនត្រូវសរសើរខ្ញុំហួសហេតុពេកទេខ្ញុំនេះគឺជាមូហាម៉ាត់ពួកអ្នកត្រូវនិយាយថាមូហាម៉ាត់ហ្វាគូលូអាប់ឌុលឡោះវ៉ារ៉ាស៊ូល ពួកអ្នកត្រូវនិយាយថាខ្ញុំនេះគឺជាខ្ញុំរបស់អល់ឡោះតាតែមួយគត់ជាមូហាម៉ាត់ចង់ចង់លិនចង់និយាយថាអញ្ចេះចង់និយាយថាណាប៊ីមូហាម៉ាត់ណាគឺជាមនុស្សសាមញ្ញបំផុតមិនលើកដំកើងខ្លួនឯងណាមិនទៅពឹងពាក់អ្នកដតីឲ្យធ្វើការឲ្យខ្លួនឯងទេប្រសិនណាបើការងារហ្នឹងគាត់ធ្វើខ្លួនឯងបានគាត់ធ្វើខ្លួនឯងប្រសិនណាបើការងារហ្នឹងគាត់ធ្វើមិនបានទេអាចតែគាត់ពឹងពាក់គេអាចតែឲ្យគេឲ្យគេជួយការងារគាត់អัลហាំឌីលឡាតែបើគាត់ធ្វើខ្លួនឯងបានអាហ្នឹងគាត់ធ្វើ គាត់ធ្វើខ្លួនឯងនេះជានេះជាកហៅថាអឺសុនណះរបស់នប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសឡាំអញ្ចឹងយើងអត់បបបីពួករើសអើងការងារក្នុងផ្ទះទេព្រោះនេះឡើងនិយាយសម្រាប់អោងអោងណាព្រោះមីមីគាត់ការងារក្នុងផ្ទះរបស់គាត់ហើយការងារផ្ទះអញ្ចឹងអោងអោងនេះគាត់បបបីចេះជួយចេះជួយការងារផ្ទះផងព្រោះអោងខ្លះណាឡើងសុំមកអះអោងខ្លះគាត់ពេលភ្នែនយកគ្នាបដ ாய் ហើយតើកម្មតើកម្មឆ្លប់ពេលម្នេដែរដែរបាញ់អងអងដល់ហ្នឹងលសំអានណាតើកម្មលរដឹងរឿងតើកម្មមិនទេប៉ុន្តែលំថាតើកម្មមនុស្សល្អគាត់ជួយការងារឲ្យគាត់មើលក្នុងភូមិគាត់ល្អចាប៉ុន្តែលំនិយាយនេះលំនិយាយអ្នកពេលភ្នែនចាំបាយរឿងយឺទៅថាឲ្យណាអេយូមលេខ្ញុំទៅអត់អើខ្លួនឯងយ៉ាខ្ញុំទៅអត់អើ អើគាត់អត់អាខ្លួនឯងល្អអល់ហាំឌុលឡាតែកម្មល្អអ្នកខ្លះណាអង្គុយពេលភ្នែកហើយចាំនេះទៀតហើយក៏យូរម៉េះបាយប៉ុណ្ណឹងនោះក៏ដាំយូរម៉េះស្ដីឲ្យណាអត់ទេយើងត្រូវគិតផងការងារផ្ទះវាច្រើនពេកច្រើនណាស់យើងត្រូវចេះជួយ ការងារផ្ទះហើយប្រពន្ធហាក់ដូចជាអ្នកផ្សេងអញ្ចឹងវាអត់មានភាពស្និទ្ធស្នាលនឹងគ្នាទេ វាអត់មានសភាពមង្គលច្រើននឹងគ្នាទេនប៊ីម អាម៉ាត់យើងអត់ខុសទេអញ្ចឹងយើងទាំងអស់គ្នាណាយើងក៏បីចេះជួយ ការងារផ្ទះយើងកូនចៅឬក៏អ្វីផ្សេងផ្សេងអัลហាំឌុលឡាយើង ជួយហើយការងារក្រៅផ្ទះក៏យើងជួយដែរក៏យើងត្រូវតែធ្វើដែរអានឹងមួយទៅមួយទៀតក្នុងរូបភាពដែលនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំ គាត់រស់នៅជាមួយគ្រួសាររបស់គាត់គឺគាត់បង្កើតបរិយាកាសមួយដ៏ល្អសម្រាប់គ្រួសាររបស់គាត់គាត់បង្កើនសុភមង្គលជាមួយ នឹងគ្រួសាររបស់គាត់សុលឡឡហ៍អាឡៃហ៊ីវ៉ាសាឡាមប្រសិនណាបើយើងទៅលេខមើលកន្លែងនេះ អាចថាណាប៊ីមូហាម៉ាត់មិនទៅធ្វើអញ្ចឹងណាប៊ីមូហាម៉ាត់រត់ប៉ុណ្ណឹងណា

فقال للناس تقدموا فتقدموا ثم قال لي تعالي أسابقك فسابقته فسبقته فسكت عني الحديث ហាដេហ្នឹងប្រសិនណាបើយើងគិតមើលថានប៊ីមហាម៉ាត់មិនក៏ទៅធ្វើអញ្ចឹងប៉ុន្តែអត់ទេនេះនប៊ីមហាម៉ាត់បង្កើនសុភមង្គលជាមួយនឹងគ្រួសាររបស់គាត់ណា hadis អាយសារ៉ាឌីយ៉ាឡោះអានហាគាត់បាននិយាយថាអញ្ចេះ خرجت مع النبي صلى الله عليه وسلم في بعض اسفاري ខ្ញុំបានទៅជាមួយនឹងនប៊ីអឺពេលធ្វើដំណើរមួយចង់និយាយថាអឺនប៊ីមូហាម៉ាត់ទៅមានប្រពន្ធច្រើនសំអាសណាមីមីនប៊ីមូហាម៉ាត់មានប្រពន្ធរហូតដល់11នាក់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំពេលដែលគាត់ចង់ធ្វើដំណើរទៅកន្លែងណាមួយនោះគាត់តែងតែ ចាប់ឆ្នោតចាំអ្នកណាអ្នកនឹងត្រូវទៅជាមួយនឹងនប៊ីសាឡឡោះអាឡៃហ៊ីវ៉ាសាឡាំយ៉ាហើយដល់ពេលចាប់ឆ្នោតទៅពួកគ្នាច្រើនបើកណាបើចុចយកអ្នកនេះចុះមីនោះក៏ថាលិនមកចុះហើយដល់ឆឹងអញ្ចឹងមានចាប់ឆ្នោតហើយដល់ពេលចាប់ឆ្នោតប៉ះទៅលើមីអាយសារ៉ាឌីយ៉ាឡោះអានហឺគាត់ថាអញ្ចឹង خرجت مع النبي صلى الله عليه وسلم في بعض أسفاره ខ្ញុំទៅធ្វើដំណើរជាមួយនឹងនប៊ីនៅពេលមួយការធ្វើដំណើរមួយ وأنا جارية لم أحمل اللحم ولم أبذل តែខ្ញុំនៅពេលហ្នឹងនោះគឺជាខ្ញុំ ដែលជាជាក្មេងស្រីម្នាក់គាត់រៀងក្មេងដែរនៅពេលហ្នឹងណា ហើយគាត់ អត់សូវមានកហៅថាអត់សូវធាត់ទេក៏នឹងស្គមបន្តិចឡាំអាហ្មេលឡាស់មកវឡាំអបដុនខ្ញុំមិនសាច់មិនច្រើនទេ ហើយក៏ខ្ញុំមិនធាត់ដែរចង់និយាយថាគាត់នៅនៅក្មេងជាងនាវីប៉ុន្តែថានាវីពេលហ្នឹងគាត់ធាត់ឬក៏យ៉ាងម៉េចវឡោអាឡាំអត់ដឹងទេប៉ុន្តែអាយសាគាត់ថាម៉េចគាត់ថាគាត់នេះរៀងរៀងស្គមអញ្ចឹងណាដល់ទាំងក្មេងជាង ទៅជាមួយនឹងនាវីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំហើយដល់ពេលហ្នឹង ប៉ុន្តែអាប៊ីមិនមែនទៅជាមួយប្រពន្ធគាត់ទេក៏ទៅជាមួយនឹងសាហាបាផ្សេងផ្សេងទៀតគាត់ប្រាប់ឲ្យសាហាបាផ្សេងផ្សេងទៀតទៅមុខខិតទៅមុខក៏ឆ្ងាយទៅទៅ فقال للناس تقدموا فتقدموا អឺពួកអ្នកអ្នកទាំងអស់គ្នាខិតទៅមុខឆ្ងាយទៅទៅគាត់ប្រើអ្នកផ្សេងហើយគាត់នៅជាមួយនឹងប្រពន្ធគាត់ហើយទៅស្រាប់ពេលហ្នឹងគាត់ថាអញ្ចេះតាឡៃអ៊ូសាបៀកកគី មិនអាចកាត់កាត់កាត់ហៅប្រពន្ធគាត់ទេណាតើប្រពន្ធគាត់មកណាមកចិត្តខ្ញុំខ្ញុំនឹងរត់ប៉ុណ្ណាឲ្យឈ្នះឯងពួកប្រពន្ធណាគេអោងអោងប្រពន្ធប្រពន្ធគាត់រត់ប៉ុណ្ណាគ្នានប៊ីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាមជានប៊ីជារ៉ូសូលជាអ្នកទទួលវ៉ាហ៊ីពីអល់ឡោះតាឡាបបួលប្រពន្ធរបស់គាត់រត់ប៉ុណ្ណាគ្នាយ៉ា ហើយដល់ពេលអញ្ចឹង fasta របស់កទុហូ fasta របស់កទុ fasta កថានេះហើយដល់ពេល6ប្រពន្ធមករត់ជាមួយគ្នាប៉ុណ្ណាគ្នាមីអាសាកាត់ស្គមហេតរៀងក្មេងកាត់ស្គមហើយដល់ពេលក៏រត់ចុះទៅប្រពន្ធដល់ទៅមុនបាត់ដល់សាប្តីក្រោយសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំ فسابقته فسبقني អី فسابقته فسكت عني ហើយដល់ពេលមីអាសា ឈ្នះនប៊ីអញ្ចឹងក៏នប៊ីនៅស្ងៀមព្រោះនប៊ីហៅមកប៉ុណ្ណាំងមកប៉ុណ្ណាំងគ្នាដល់ពេលប៉ុណ្ណាចាញ់ប្រពន្ធអមៃមៃចាញ់ប្រពន្ធនប៊ីអត់និយាយទេនប៊ីនៅស្ងៀមហើយដល់ពេលក្រោយមកទៀតក្រោយមកទៀតក៏នប៊ីក៏អហាត់តាអ៊ីដាហាមីលតុលឡាហ្មាវ៉ាបូឌិនទូវ៉ាណាស៊ីតមិនអាចកប្រាប់ទៀតរហូតដល់ពេលមួយ ប្រហែលឆ្នាំក្រោយមកទៀតណាមីអាយសានេះគាត់ធាត់ហើយព្រោះកាលមុនគាត់ស្គមយ៉ាគាត់ស្គមនៅពេលរត់ទៅព្រោះធម្មតាអ្នកស្គមរត់លឿនជាងអ្នកធាត់ហើយអាហ្នឹងកុំទៅឆ្ងល់ហ៎ណាអ្នកស្គមគេរត់លឿនជាងអ្នកធាត់អ្នកធាត់រត់កំភ្លែនៅមុខហ្នឹងអើហើយអ្នកស្គមនោះទៅនៅបាត់នោះអ្នកស្គមគឺលឿនជាងអ្នកធាត់ហើយមិនអាចសាច់ឈ្នះ ហើយដល់ពេលប្រហែលឆ្នាំក្រោយមកទៀតមីអៃសានេះក៏ថត់ម្ដងមែនមីអៃសាក៏ថត់ហើយក៏ថត់កាត់ឡើងគីឡូឡើងអីអញ្ចឹងទៅមីអៃសាក៏ថាខ្ញុំភ្លេចហើយខ្ញុំពីមុនខ្ញុំភ្លេចហើយក៏អត់ចាប់អារម្មណ៍តាណាប៊ីនឹងធ្វើអីដាក់គាត់ទៀតទេក៏អត់ចាប់អារម្មណ៍ទេហើយដល់ពេលហើយក៏ថាអញ្ចឹង خرجت معه في بعض أسفاره ខ្ញុំចេញទៅជាមួយនឹងនឹងនប៊ីពេលមុសាហ្វៀក្រោយក្រោយទៀតប៉ុន្តែក៏អត់ចាប់អារម្មណ៍ថានប៊ីហ្នឹងគាត់ធ្វើអីពេលក្រោយអត់ដឹងទេណាចាព្រោះឥឡូវឥឡូវធាត់នេះហើយដល់ពេលអញ្ចឹង فقال للناس تقدموا فتقدموا ពួកគាត់ទាំងនប៊ីប្រាប់សាហាបាត់រ៉ាឌីយ៉ាឡោះអានហូឲ្យពួកគាត់ទាំងអស់គ្នាខិតទៅមុខទៅទៅមុខទៀតហើយសាហាបាត់ក៏ខិតទៅមុខនប៊ីនិងប្រពន្ធគាត់នៅ ដោយអមុនចឹងប៉ុនមិនអាសាគាត់ភ្លេចទេរឿងហ្នឹងតែប៉ុនណាវីគាត់នៅចាំយ៉ាហើយដល់ពេលអញ្ចឹងគាត់នៅពីអ្នកប្តីប្រពន្ធគាត់នេះគាត់ហៅប្រពន្ធគាត់មកម្ដងទៀតតាឥឡូវឧស្សាហ៍វាក៏គីមកមកមកនេះខ្ញុំនៅរត់ប្រណាំងជាមួយឯងហើយខ្ញុំនឹងឈ្នះឯងពុំមិនអាសាគាត់ភ្ញាក់ភ្លឿនប្រាប់ប្រកាសលើមុនគាត់នៅស្គមតែពេលឥឡូវគាត់ថត់ហើយគាត់រត់រំហើយជាមួយនៅវីគាត់ថាអញ្ចឹងនៅក្នុងហាឌីផ្សេងណា គាត់ថាកៃហ្វអ៊ូសាយប៊ីគូកាយ៉ារ៉ាស៊ូលឡោះវ៉ាណាអាឡាហាឌីលហាល قال صلى الله عليه وسلم لا تفعلن ហើយដល់ពេលលឺនប៊ីហៅមករត់ប្រណាំងម្ដងទៀតអញ្ចឹងនេះគាត់តបទៅនប៊ីចារ៉ាស៊ូលឡោះតើខ្ញុំរត់ប្រណាំងយ៉ាងម៉េចបើឥឡូវខ្ញុំថត់ហើយហ្នឹងខ្ញុំលាក់បៃសាច់ហើយខ្ញុំថត់រត់ប្រណាំងយ៉ាងម៉េចបើកាលមុនស្គមរត់លឿនជាងនប៊ីឥឡូវថត់ត្អូញប្រាប់នប៊ីរត់ប្រណាំងយ៉ាងម៉េច ហើយដល់ពេលអញ្ចឹងណាបេថាវលឡាតហ្វាលិននឹងត្រូវនឹងត្រូវប្រណាំងគ្នាណាបេដាច់ខាតទៅត្រូវប្រណាំងគ្នាហ្មងហើយដល់ពេលនេះរត់ប្រណាំងហ្វាសាបកទូហ្វាសាបកនីដល់ពេលរត់ប្រណាំងទៅណាបេក៏រត់គេថាក៏រត់នេះឈ្នះមិនអាយឆាក្នុងហាឌីសផ្សេងណាប្រាប់ថាណាបេទះស្មាណាបេទះស្មាមិនអាយឆាចេះចាហើយណាបេប្រាប់ថា វ៉ាហួវ៉ាហួយ៉ាដហាក់នប៊ីក៏សើចក៏ញឹមវ៉ាហួយ៉ាគូនប៊ីក៏និយាយថាអញ្ចេះហារីហ៊ីប៊ីទីលអានេះឈ្នះមុនហើយអត្ថន័យរបស់វាណាការលើកមុនឯងឈ្នះខ្ញុំប៉ុន្តែឥឡូវនេះខ្ញុំឈ្នះឯងវិញហើយហើយនប៊ីសើចសប្បាយនប៊ីធ្វើអញ្ចឹងណាក្នុងនេះបង្កើនបរិយាកាសឲ្យវាល្អល្អឿនឡើងវិញជាមួយនឹងភារយារបស់គាត់ឲ្យបង្កើនគេហៅថាសុភមង្គលជាមួយនឹងកោសាររបស់គាត់វាកាន់តែខ្លាំងឡើងខ្លាំងឡើងណាជុសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំ នេះជាអ្វីដែលនប៊ីសាសនាគាត់បានធ្វើអញ្ចឹងនប៊ីរស់នៅជាមួយនឹងគ្រួសាររបស់គាត់ពោពេញទៅដោយក្តីសុខសប្បាយរីករាយអត់អត់មានសៅមងទេអត់មាន លវិញជូរជាប់ទេសល្លឡោះអាឡៃសាមមាន តែសប្បាយរីករាយតែប៉ុណ្ណឹងនៅក្នុងរង្វង់គ្រួសាររបស់គាត់សល្លឡោះអាឡៃវ៉ាសាឡាមហើយរូបភាពមួយទៀតដែលនប៊ីសល្លឡោះអាឡៃសាមជាមួយនឹងភរិយាគាត់ផងដែរ អញ្ចឹងឡើងសុំមកផ្លេទៀតណាដើម្បីបញ្ចប់កន្លែងនេះពាក់ព័ន្ធទៅនឹងការធ្វើអាម៉ាល់អ៊ីបាដាតនៅក្នុងហាឌីសមួយ حديث عائشة رضي الله عنها قالت كان صلى الله عليه وسلم يصلي من الليل فإذا أوتر قال قومي فأوتري يا عائشة អានេះពាក់ព័ន្ធទៅនឹងរឿងរឿងអាម៉ាលីប ដិតម្ដងណាប៊ីមិនមែនធ្វើអាម៉ាល់អ៊ីបាដាតតែម្នាក់ឯងទេណាប៊ីក៏ដាស់គ្រួសាររបស់គាត់ឲ្យឡើងធ្វើអាម៉ាល់អ៊ីបាដាតជាមួយគ្នាទៀតសល្លឡោះអាឡៃហ៊ីវ៉ាសាឡាមនៅក្នុងហាឌីសនឹងហាឌីសអៃសាតរ៉ាឌីយ៉ាឡោះអានហាគាត់បាននិយាយថាអញ្ចេះកានសល្លឡោះអាឡៃហ៊ីវ៉ាសាឡាមយូសលីមីនលីលណាប៊ីសម្បាយ៉ាងពេលយប់មានថាសម្បាយ៉ាងតាយោតឬក៏គិយាមូលីឬក៏សម្បាយ៉ាងអីផ្សេងផ្សេងដែលណាប៊ីក៏ណាប៊ីក៏ធ្វើនៅពេលយប់ ហើយដល់ពេលនប៊ីសម្បាយ៉ាងជាប់គាត់ដាស់ប្រពន្ធរបស់គាត់ហ្វៃហ្វៃដាអូតរនៅពេលណាទៅដល់សម្បាយ៉ាងវិទៀតវតាយុទ្ធនប៊ីធ្វើរួចទៅហើយម្នាក់ឯងគាត់អត់ចង់ឲ្យប្រពន្ធរបស់គាត់ឡើងសម្បាយ៉ាងតាយុទ្ធជាមួយគាត់ទេដល់ពេលសម្យ៉ាងជាប់ហើយនៅសល់តែវិទៀតគាត់ដាស់ភរិយារបស់គាត់មិនអាយសានឹងឲ្យឡើងសម្បាយ៉ាងវិទៀតជាមួយគ្នាគូមីហ្វអូធីរីយ៉ាអៃសាយ៉ា ហើយឡើងសម្បាយ៉ាងវាទៀតជាមួយគាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំអញ្ចឹងនប៊ីមូហាម៉ាត់មិនមែនតែផ្ដល់ក្តីសោកឲ្យភរិយារបស់គាត់តែហៅថាខាងក្រៅអាម៉ាល់អ៊ីបាដាទេសូម្បីតែនៅក្នុងអាម៉ាល់អ៊ីបាដាគោរពចំពោះអល់ឡោះតាឡាក៏គាត់ដាស់ភរិយារបស់គាត់ឲ្យឡើងសម្បាយ៉ាងជាមួយគ្នាដែរណាយ៉ាអញ្ចឹងយើងអោងអោងប្រសិនណាបងអោងអោងធ្វើអញ្ចឹងបានអัลហាំឌីលឡាវាជាការល្អមែនទេល្អណាស់ ចាយើងសម្បាយ៉ាងតាយោតយើងជាមួយលេលដល់ទៅពេលយើងឡើងសម្បាយ៉ាងវាទៀតអាចថាដាស់គ្រួសាររបស់យើងឲ្យឡើងឲ្យឡើងសម្បាយ៉ាងជាមួយគ្នាអัลហាំឌូលឡាវាជាការល្អមែនទេណាតែបើសិនណាបើគាត់មិនឡើងទេដាស់ត្រឹមតែសម្បាយ៉ាងសុបុកអัลហាំឌូលឡាយើងកុំបណ្ដោយឲ្យគាត់ដេកហួសសុបុកុំណាសម្បាសម្បាយ៉ាងហ្វរឌូសុបុកក្នុងហាឌីសមួយទៀតដែលនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសឡាមបានប្រាប់អ្នកដែលដាស់ ភារយាឲ្យឡើងសម្បះយ៉ាងឬក៏អ្នកដែលដាស់អឺប្តីឲ្យឡើងសម្បះយ៉ាងជាមួយគ្នានោះនឹងបានរ៉ាហ្មាត់ពីអល់ឡោះស៊ុបហានាហ៊ូវតាឡាបានទទួលរ៉ាហ្មាត់ពីអល់ឡោះនៅក្នុងហាឌីសនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាមមានប្រសាសន៍ថារ៉ហ៊ីមុលឡោះរ៉ជុលានកាមាមីនលៃលីហ្វាសឡាត់វ៉អៃកាឡាអ៊ីមរ៉អាតហ៊ូហ្វាសឡាត់ فإن أبت نبح في وجهها الماء الحديث នប៊ីក៏ថា សុំឌូអពីអល់ឡោះសុបហារហ៊ូវតាឡាឲ្យផ្ដល់ក្តីស្រឡាញ់ទៅចំពោះបរោះជាប្តីដែលដាស់ភរិយារបស់គាត់ឡើងសម្បះយ៉ាងជាមួយគ្នាយ៉ាគាត់សម្បះយ៉ាងហើយគាត់ដាស់ភរិយារបស់គាត់ឲ្យឡើងសម្បះយ៉ាងជាមួយគ្នាអ្នកនឹងនប៊ីមហាម៉ាត់សុលសាមសុំឌូអពីអល់ឡោះតាឡាឲ្យអាណិតស្រឡាញ់ទៅចំពោះអ្នកនឹង فإن أبت نضح في وجهها الماء ប្រសិនបើប្រពន្ធនឹងគាត់ មិនឡើងទេគាត់បដិសេធគាត់មិនឡើងសម្រាប់យ៉ាងទេប្តីយកទឹកចាក់លើមុខប្រពន្ធប្រដៅប៉ុន្តែយើងអត់ធ្វើដល់ថ្នាក់នឹងពេកទេប្រសិនណាបើខ្លាចមានបញ្ហាណាវាក់ប្រសិនណាបើវាក់លឺហើយវាក់ធ្វើអញ្ចឹងប្រហែលជាមានបញ្ហាទំយប់ហើយតាមមើលយ៉ាប្រហែលជាមានបញ្ហាទំយប់ហើយសាកហៅប្រពន្ធឡើងសម្យ៉ាងហើយប្រពន្ធអត់ឡើងទេយកទឹកមកផ្ទៃទៅជាហៅមើលអូរឿងប្រហើយយ៉ាប៉ុន្តែលិនអត់ ឡើងចង់និយាយថា ប្រសិនណាបើយើងធ្វើអញ្ចឹងគាត់មិនខឹងយើងយើងគាត់មិនប្រកាន់នឹងយើងទេអัลហាំឌុលឡាតែបើគាត់ប្រកាន់នឹងយើងគាត់ខឹងទៅយើងអាចមានបញ្ហាកុំធ្វើអញ្ចឹងកុំណាហៅគាត់ឡើងតាមស្រួលយ៉ាងហើយនៅក្នុងហាឌីសនឹងដដែលនប៊ីសល្លឡោះអាឡៃសាំបានប្រាប់តទៅទៀត ورحم الله امرأة قامت من الليل فصلت وأيقظت زوجها فصلى فإن أبى نضحت في وجهه الماء សូមទូអពីអល់ឡោះតាឡាចំពោះស្ត្រីភេទនៅពេលណាដែលគាត់ឡើងសម្បះយ៉ាង ហើយគាត់គាត់ហៅប្តីរបស់គាត់ឡើងសម្យ៉ាងដែរហើយបើសិនណាបើហៅឡើងសម្យ៉ាង ហើយប្តីមិនឡើងទៀតណាប្រពន្ធជះទឹកទៅលើមុខប្តីវិញម្ដងអាហ្នឹងគឺជាអីគេអាហ្នឹងគឺអល់ឡោះសុបហានាហ៊ូវតាឡានឹងផ្ដល់រ៉ាហ្មាត់ឲ្យណាអានេះស្រឡាញ់ទៅចំពោះគាត់ប៉ុន្តែលិននិយាយថាប្រសិនណាបើធ្វើអញ្ចឹងវាមានបញ្ហា ណាឆ្លោះតោះតែងគ្នា កុំធ្វើអញ្ចឹងកុំយើងហៅគាត់ឡើងតាមស្រួលយើងហៅគាត់ឡើងតាមស្រួលយ៉ាងហើយណាក៏យើងហៅគាត់ឡើងសបាយ៉ាងសបាយ៉ាងហ្វរឌូសបុះ អានឹងគឺរូបភាពមួយចំនួនដែលនប៊ីសល្លឡោះអាឡៃសាមរស់នៅជាមួយនឹងគ្រួសាររបស់គាត់នេះគាត់គឺជាអ្នកដែលយើងត្រូវដើរតាមហើយជាអ្នកដែលយើងយកគំរូតាមប្រសិនណាបើយើងអាចថាយើងយកគំរូតាមត្រង់កន្លែងនឹងបានអាល់ហាំឌុលឡាតែបើយើងមិនយកគំរូតាមត្រង់កន្លែងនឹងទេយើងហៅគាត់ឡើងសម្បាយ៉ាងហ្វរូឌូសុបូអាល់ហាំឌុលឡាកុំបណ្ដែតបណ្ដោយឲ្យគាត់ហួសសុបូគុំណាពេលណាដល់ឡោសុបូគឺយើង dương hào quát lăng sầm bay ông sụp chẳng ngờ một đợt lại như lần sôm bên cho tại trăm hay sôm tục cả nó đó lòng tuôn Abu Bakar bato to tự tiện hà đó sallallahu ala nabiyyina Muhammad wa ala alihi wa sahbihi wa salamu alaikum wa rahmatullahi wa barakatuh Hãy subscribe cho